បាទសួស្តីបងប្អូននិស្សិតទាំងអស់គ្នាបាទមកជួបគ្នាសារជាថ្មីជាមួយនឹងមេរៀនទី6និយាយពីបំណែងចែក normal បាទអូខេគោលបំណងនៅក្នុងមេរៀននេះគឺយើង មានគោលបំណង2ធំធំបាទទី1គឺការកណនារោគប្រូបាបនៅក្នុងបំណែងចែក normal បាទទី2គឺថាតើការប្រើប្រាស់បំណែងចែក normal ដើម្បីដោះស្រាយបញ្ហា អាជីវកម្មយ៉ាងដូចម្ដេចណាការដោះស្រាយបញ្ហាដោយផ្អែកទៅលើ បំណែងចែក normal អញ្ចឹងយើងគួរ apply ទៅផ្នែកបំណែងចែក normal ទៅក្នុង business យ៉ាងដូចម្ដេចហ្នឹងជាកលឹះសម្រាប់ការដែលយើងទទួលយកហើយនឹងការដោះស្រាយបញ្ហាអញ្ចឹងគេសួរថាស្ថិតិនៅក្នុងហ្នឹងវាជាផ្នែកមួយនៃស្ថិតិដែលយើងត្រូវរកបាទអូខេអញ្ចឹងមុននឹង ដល់ខ្លឹមសារសំខាន់សំខាន់ហើយថ្ងៃនេះយើងចូលដល់ខ្លឹមសារហាយហោមបន្តិចសិនបាទហាយហោមគេត្រូវស្គាល់ពីបំណែកចែកប្របាបឬក៏មិនទៅប្របាបហើយនឹងបំណែកចែករបស់វានឹងមានលក្ខណៈយ៉ាងយ៉ាងដូចម្ដេចអញ្ចឹងនៅក្នុង slide ទី1នេះគឺបង្ហាញពីអថេចៃដន្យអថេចៃដន្យជាប់គឺជាអថេហ្នឹងគឺ គេនិយាយពីបំណែកចែកហើយគេលើកយកលក្ខណៈនៃតិន្នន័យយកមកនិយាយ ដោយផ្អាកផ្ដោតសំខាន់ទៅលើអថេអញ្ចឹងនៅក្នុងនេះពាក្យកលឹះរបស់វាគឺអថេចៃដន្យជាប់អថេចៃដន្យជាប់គឺជាអថេទាំងឡាយណាដែលគេប៉ាន់ស្មានទៅលើតម្លៃដែលមានលក្ខណៈឥតដាច់យើងសន្និដ្ឋានទៅលើលេខទាំងឡាយណាដែលมันអាចរាប់បានអញ្ចឹងសំដៅទៅលើអថេជាប់អថេដែលมันអាចរាប់បាននេះ thickness of an item នេះភាពកម្រាស់នៃវត្ថុអ្វីមួយពេលវេលា ឬក៏អាកាសធាតុណាដំណោះស្រាយនៃអាកាសធាតុនៃកម្ពស់ឬក៏ຂະຫນាតអ៊ីងជាដើមអានឹងលក្ខណៈនៃអធិទាំងឡាយណាដែលជាអធិជាប់ណាអូខេអញ្ចឹងចូលដល់ចំណុចបន្ទាប់ គេថា this can potentially take an on any value depending on only on the ability to precise and accurate measure វាអាស្រ័យទៅលើសក្តានុពលទាំងឡាយណាដែលយើងអាចយកមកអនុវត្តឬក៏ពឹងផ្អែកទៅលើសមត្ថភាពដែលយើងយកមកវាស់វែងឲ្យបានត្រឹមត្រូវណាអាហ្នឹងគឺជាចំណុចដែលយើងអាចវាស់វែងបានបាទអូខេអាហ្នឹងគឺយើងផ្ដោតសំខាន់ទៅលើអធិជាប់អូខេឥឡូវយើងចូលដល់និយមន័យនៃបំណែងចែក normal ណា បំណែកចែក normal វាមានទ្រឹស្ដី2ដែលទ្រឹស្ដី3ដែលយើងអាចយកមកសិក្សាបានបាទទី1គឺនិយាយពី លក្ខណៈនៃ normal លុត្រាតែវាមានរាងជាកណ្ដឹងណាមានរាងជាកណ្ដឹង ទិន្នន័យរបស់វាគេឲ្យនិយមន័យគេអាចរូបរូបវារូបភាពរបស់វា មានន័យរូបជាកណ្ដឹងណាដែលនៅក្នុងមេរៀនមុននៅក្នុងមេរៀនទី3ដែលគូនិយាយពីអឺ descriptive statistic ស្ថិតិបែបពិពណ៌នាឬក៏សង្ខេបនៃស្ថិតិហ្នឹងគឺបានកណនីទៅលើទិន្នន័យទាំងអស់ថាតើទិន្នន័យហ្នឹងវាមាន លក្ខណៈបែបណា អាចជា bell shape ឬក៏មានលក្ខណៈបែបណាណា bell shape ហ្នឹងគឺសំដៅទៅលើរូបរូបភាពទិន្នន័យដែលមាន លក្ខណៈមួយល្អឥតខ្ចោះហ្នឹងវាមានរាងជា bell shape ខណៈពេលដែលវាជាអឺមានរាងជាកណ្ដឹង មានន័យថាមានម៉ូតមេយ៉ានវាស្មើស្មើគ្នាហ្នឹងទិន្នន័យយើងល្អបាទ ហើយវាអត់មានស្គូណេះឬក៏អីទេបាទអញ្ចឹងចំណុចដែលយើងត្រូវយកមកសិក្សានោះគឺយើងអឺទាញយក bell shape ហ្នឹងយកមកនិយាយណាអញ្ចឹងលក្ខណៈនៃ normal ចំណុចទី1គឺវាមានលក្ខណៈវាគឺ bell shape មានរាងជារូបកណ្ដឹងទី2គឺ symmetry symmetrical គឺសំដៅទៅលើ ទិន្នន័យអថេរាងជា bell shape ហ្នឹងគឺត្រួតស៊ីគ្នាអាចនិយាយបានថា50%នៃ 50%នៃអគឺវាស្មើគ្នាណាវាស្មើគ្នាអញ្ចឹងអានេះមួយខាង50%មួយខាង50%កន្លែងហ្នឹងអញ្ចឹងបើយើងបត់អាហ្នឹងជា2មកស្មើបត់ជា2ទៅ គឺស្មើស្មើគ្នានេះមួយទៀតគឺ min mode មេយ៉ានគឺ ស្មើស្មើគ្នា min mode មេយ៉ានស្មើស្មើគ្នាណាអូខេអញ្ចឹងចំណុចបន្ទាប់គេថា location is determined by the mean នេះ ទីតាំងនៃតិន្នន័យរបស់វាហ្នឹងគឺត្រូវបានកំណត់ឡើង ដោយមុយណាមុយហើយមួយទៀតគឺ spread មានន័យថាកម្លាតនីមួយនីមួយគឺអាចកំណត់បានដោយ standard deviation កំណត់បានដោយកម្លាតគំរូ standard deviation ឬក៏កម្លាតគំរូគំរូហើយអថេនៃតិន្នន័យនោះគឺវារត់ពីដកអណន្តទៅបូកអណន្តឬក៏ពីបូកអណន្តទៅដកអណន្តណានេះអញ្ចឹង លក្ខណៈនៃបំណែកចែក normal វាមានកត្តាចំនួន3ទី1 bell shape ទី2 symmetry ទី3 min mode មេយ៉ាងស្មើស្មើគ្នាហើយលក្ខណៈដែលអាចកំណត់វាបាន គេថាទីតាំងរបស់វាចំចំណុចកដាលនេះគឺ ជាមួយហើយកម្លាតពីមួយមកអឺខ្សែកោងនៃ bell shape ហ្នឹងគឺជា standard deviation ណាហើយក្រាប នេះរត់ពីដកអនន្តទៅបូកបូកអនន្តឬក៏ពីបូកអនន្តទៅដក ដកអណន្តនៅក្នុងនេះអញ្ចឹងអានេះគឺជា អនុគម m នៃ x កាពិតជាទូទៅបើយើងគូយើងអាចគូចេះបានណាគូរៀងជាកណ្ដឹងនឹងតែម្ដងណាយើងគូតែកណ្ដឹងនឹងទៅរៀងជាកណ្ដឹងហើយវារត់ពីដកអណន្តទៅបូកអណន្តណារត់ពីដកអណន្តទៅបូកអណន្តហើយចំណុចកណ្ដាលរបស់វាគឺជា1 ណាគូបន្ទាត់ត្រង់មកគឺមួយវាស់កំណត់ location ទីតាំងរបស់វាគឺជាមួយហើយកម្រិតនីមួយនីមួយនៃមួយហ្នឹងពីពីមួយទៅខ្សែកោងនេះគេហៅថា standard deviation អាហ្នឹងណាអូខេតោះអញ្ចឹងអអនុគមនៃបំណែងចែក normal អញ្ចឹងអនុគមនៃបំណែងចែក normal គេកំណត់បាននេះជារូបមន្ត normal probability ទៅលើ density នៃ probability របស់ f នៃ x ហ្នឹងគឺស្មើជាមួយនឹង1លើឫសទី2នៃ2 ផាយតែតាអឺស្វ័យគុណដកមួយលើដកមួយលើ2កតាឲ្យអូអឺ x ដក1ចែកជា2លើកជាការ៉េហ្នឹងដែល e ស្មើនឹងប្រមាណដែល pi ស្មើនឹងប្រមាណ3.14អាហ្នឹងគឺជារូបមន្តនៃការកណនាទៅលើបំណែងចែកនោះ normal បាទ m នៃ x ដែលយើងអាចរកឃើញអូខេអារូបមន្តនេះมันចាំបាច់ឆ្ងល់ក៏បានដែរតិចទៀតខ្ញុំប្រាប់ មាន2តារាងហើយគេមានតារាងមួយដែលគេកណនារូបមន្តនេះគេឲ្យយើងមើលតារាងតែម្ដងអញ្ចឹងគាត់ថាយើងចងចាំថា f នៃ x លទ្ធផលទទួលបាននេះវាបានដោយសារអ្វីបានដោយសារតែរូបមន្តនេះណាលទ្ធផលនៅក្នុងតារាងហ្នឹងអូខេ many normal distribution នៅក្នុងនេះគេចង់បញ្ជាក់ទៅលើ ទិន្នន័យទាំង lain ណាដែលអាចមានច្រើន គេថាបំណែងចែកនៃបំណែងចែក normal វាមានច្រើនប្រភេទអាច ខ្ពស់អាចរៀងកពូលកណ្ដឹងហ្នឹង កាន់តែខ្ពស់ហើយរៀងទាលទៀតខ្លះរៀងទាបបន្តិចអញ្ចឹងវាមានការប្រែប្រួលទៅតាមអីនេះវាបាក់ផ្អែកទៅលើប៉ារ៉ាម៉ែត្ររបស់មួយហើយនឹង standard deviation នៅខណៈពេលដែលមាន ការប្រែប្រួលទៅលើមួយមានប្រែប្រួលទៅលើ standard deviation នោះ បំណែងចែកនៅមកក៏វាមានលក្ខណៈប្រែ ប្រែប្រួលខុសៗគ្នាដែរខណៈពេលដែលយើងប្រែប្រួលទៅលើមួយនឹង standard deviation ចឹងព្រោះកម្លាតពីមួយមួយដឹងតែនៅចំចំណុចកដាលណាមួយរបស់ទិន្នន័យហ្នឹងនៅចំចំណុចកដាលនៃកម្ពូលនីមួយនីមួយហើយ standard deviation វាប្រែប្រួលទៅតាមប្រភេទទិន្នន័យព្រោះកម្លាតរបស់វាវាអាចចេញជារូបរាងចេញ ជា bell នឹងបានអូខេនេះគណៈពេលដែលមាន ការផ្លាស់ប្ដូរទៅលើបំណែកចែក normal ណារូបរាងរបស់វានៃការផ្លាស់ប្ដូរ changing មួយ shift the distribution left or right នេះ គណៈពេលដែលមួយមានការផ្លាស់ប្ដូរធ្វើឲ្យអឺបំណែងចែកឬក៏រូបរាងនៃនៃនៃកណ្ដឹងហ្នឹងវានឹងប្រែប្រួលអាចទៅឆ្វេងអាចទៅស្ដាំអាស្រ័យទៅលើអឺមួយប្រែប្រួលណាទៅឆ្វេងឬក៏ទៅស្ដាំគណៈពេលដែលមានការផ្លាស់ប្ដូរទៅលើ data អាច increase ឬក៏ decrease the uh, the spread ណាគណៈពេលដែលមានការផ្លាស់ប្ដូរទៅលើ standard deviation វាអាចធ្វើឲ្យកើនឡើង វាអាចធ្វើឲ្យថយចុះនៃ speed នៃ speed សំដៅទៅលើនេះនេះនេះលើអានេះបើសិនជាវាអឺវាអាចបើវាកើនឡើងវាអាចវារីកកាន់តែធំហើយពេលខ្លះវាអាចវាកាន់តែខ្ពស់ណាមានអាខ្ពស់មាន increase មានកើនឡើងខ្ពស់ណា change change ទៅលើ data វាឡើងកាន់តែខ្ពស់ change ទៅលើ data វាអាចចុះមកក្រោមអាស្រ័យទៅលើទិន្នន័យ ណាដល់ពេលអានេះវាអាចរៀងរៀងកប៉ែតរៀងរៀងកម្លាតវាកាន់តែឆ្ងាយវាអាចស៊ីបទៅឆ្វេងវាអាចស៊ីបទៅស្ដាំវាអាចអង្កលទៅឆ្វេងវាអាចអង្កលទៅស្ដាំអាហ្នឹងទៅតាមប្រភេទនៃមួយអញ្ចឹងមួយអង្កលទៅឆ្វេងស្ដាំអឺ standard deviation វាឡើងលើចុះក្រោមណាអាស្រ័យទៅលើឡើង លើចុះក្រោមហ្នឹងកំពូលកំពូលហើយនឹងបាតនៃអនេះនៃរូបកណ្ដឹងនេះណាអូខេតោះឥឡូវចូលមើលលក្ខណៈរបស់វាបន្ថែម any normal distribution with any mean and standard deviation combination can be transformed into the standardized normal distribution z នេះខណៈពេលដែលមានការគេឲ្យនិយាយថារាល់បំណែងចែក normal ណារាល់បំណែងចែក normal អាចជាការបំលែងទៅជា stand អឺតំណែងចែក normal standard មួយដែលគេឲ្យនិយមន័យឬក៏តាំងដោយ z តាំងដោយ z ណាតាំងដោយ z អូខេអញ្ចឹងបំណែងចែក normal អូខេ need to transform x into z unit អ្វីដែលយើងអាចតែធ្វើបាន គឺតម្រូវឲ្យយើងបំលែងពី x ទៅជា z ណា standardized normal distribution has mean of 0 and standard deviation of 1នេះគណៈពេលដែលយើង transform transform normal distribution របស់វា z ហ្នឹងគឺ0 mean របស់វាគឺស្មើ0ហើយ standard deviation ស្មើស្មើ1មកឥឡូវមើលទាំងអស់គ្នានេះរូបមន្តរបស់វា គេថាការបកស្រាយ x ឲ្យទៅជា standard z1 គេអាចស្មើគ្នាជាមួយនឹង z ស្មើនឹង x ដក1ចែកជាមួយនឹង standard deviation អានេះ subtracting the mean of x and divide by standard deviation ដើម្បីរក z ចឹង z ស្មើជាមួយនឹង x ដក1ចែកជាមួយនឹង standard deviation ដែលបំណែងចែក z ជាទូទៅមធ្យមរបស់វាស្មើ0ហើយនឹង standard របស់វាស្មើស្មើ1ជានិច្ចអូខេស្មើ1នេះខណៈពេលដែល x ណា also known z distribution ឬក៏គេអាចគេអាចនិយាយពីថាវាជាបំណែងចែក z ចឹងបំណែងចែក z mean របស់វាស្មើ0ហើយ standard deviation វាស្មើស្មើ1ណាអូខេចឹងមើលរូបយើងមើលរូបនេះរូបហ្នឹងគឺបំណែងចែករបស់វាណាបើសិនជាគេសរសេរ x តាមតួលេខជាក់ស្ដែង តែបើគេសរសេរ z គេថាចន្លោះនៃ1ជាទូទៅ បើយើងសរសេរនៅ ក្នុង x ឬក៏តិន្នន័យដែលមានណាបាទនៅក្នុងតិន្នន័យដែលមាន គឺសេ highlight នេះយើងទៅសេកំពូលនៃក្រាបនេះ វារត់ពីអ៊ីហារត់ពីដកអណន្តអានេះពីដកអណន្តដកអណន្តទៅបូកអណន្តណាគ្រូសរសេរដៃកាត់ហើយស្ដាប់ស្ដាប់ទៅណាពីដកអណន្តទៅបូកអណន្តហើយចន្លោះកដាលចន្លោះកដាលនេះ គឺ1 1 ន្លោះកដាលហ្នឹងគឺ1ឬក៏គ្រូអាចសរសេរបានមើល control Z មកវិញលុបវាវិញសិនគូគូកន្លែងនេះហ្មងចាគូគូបន្ទាត់នេះមួយទៀតជាទូទៅបន្ទាត់ហ្នឹងគឺអាយ៉ាប៉ុណ្ណឹងចាស់បាទអានេះ x អាចគូបន្ទាត់ x ហើយត្រង់ចំណុចនេះ គឺ1អាហ្នឹងក្រាបដំបូង យើងបំលែងពី x ទៅសិតនេះដូចក្នុងតារានេះដំបូងដែលខ្ញុំបានបង្ហាញដល់ពេលយើងគូសបន្ទាត់មួយទៀតគូសបន្ទាត់មួយទៀតអានេះខ្ញុំថាជាបន្ទាត់ z z បើ z កន្លែងនេះ គឺវាស្មើ0 មានន័យថាចេតនន័យទាំងឡាយណានេះគឺជាបំណែងចែកនាំមកហើយយើងយើងកណនីទៅលើបំណែងចែកសិទ្ធបំណែងចែកសិទ្ធអញ្ចឹងបើបើ x normal នាំឲ្យយើងអាចរកសិទ្ធដែល0ត្រង់ចំណុច1ហើយ x នេះគឺជាក្រាប x អានេះគឺជា z ណាអាហ្នឹងយើងអាចសរសេរអញ្ចឹងអញ្ចឹងពីរហ្នឹងអាចរួមគ្នា អូខេឥឡូវយើងមើលមើលឧទាហរណ៍ឧទាហរណ៍មកយើងមកមកមើលឧទាហរណ៍ទាំងអស់គ្នារបៀបនៃការរក ពេលខ្លះការបញ្យលវាមិនងាយស្រួល ប្រមាណយល់ណាប៉ុន្តែនៅពេលមកមើលលំហាត់នៃការធ្វើហើយរបៀប ទទួលរបៀបយល់អាចនិយាយបានថាយើងងាយស្រួលក្នុងការទទួលយកទៅ apply នៅក្នុងអាជីវកម្មអូខេអញ្ចឹងឧទាហរណ៍ថាបើសិនជា x គឺជាបំណែងចែកនាំមកអញ្ចឹងជាទូទៅគឺគេតែងតែសន្មត់ថាទិន្នន័យនេះវាគឺជាបំណែងចែក normal តែម្ដងដើម្បីរក z ណាចឹក x គឺជាបំណែងចែក normal ដែលមានមធ្យម100ដុល្លារហើយនឹង standard deviation 50ដុល្លារ z value គឺស្មើគ្នាជាមួយនឹង0.5 ណា the z value for x 200ដុល្លារគេថាចូលស្វែងរកតម្លៃ z value បើគណៈពេលដែល x ស្មើនឹង200ដុល្លារណាមធ្យមវា100 standard deviation 50ហើយ zero z បើ x ស្មើ200ទាំងតម្លៃ x 200នេះអា x mean if x distribution គឺសន្មតថា x ហ្នឹងគឺជាបំណែងចែក normal អញ្ចឹងគេយកអាហ្នឹងគឺជាបំណែកចែក normal ដើម្បីទៅរកអូខេអញ្ចឹងរបៀបកណនីគឺ z ស្មើជាមួយនឹង x ដក1ចែកជាមួយនឹង standard deviation ស្មើជាមួយនឹង200ណា200នេះដកជាមួយនឹង100នៃមធ្យមដក1ណា1 100ចៃ standard deviation ស្មើ2ណា2.0អត្តន័យរបស់វាមានន័យថាម៉េចគ្រឿងដែលសំខាន់គឺអត្តន័យណា គេអាចនិយាយថា x 200 is two standard deviation in នេះ two increment of 50 unit above the mean of 100ខណៈពេលដែលមានការកើនឡើងណាពី x លើសពី100ដុល្លារទៅ វាឡើងដល់200គេថា មានការកើនឡើង2ដងនៃចំនួន50 unit 50ដុល្លារនៅក្នុង the standard deviation អាហ្នឹង 2 standard deviation 2 standard deviation ឬក៏2 increment ណានឹងចំណុចនឹងនៃការកើនឡើងខណៈពេលដែលវាមាន x ស្មើ100 min ស្មើ100 standard 50នៅខណៈពេលដែល x ស្មើ200វិញសួរតើតើវាមានកំណើន ប្រមាណក៏កើនដល់2 2ដងកើនដល់2ដងនៃចំនួន50ដុល្លារក្នុងមួយយូនីតតាន់កន្លែងហ្នឹងណា ឲ្យតាន់ទាំងអស់គ្នាអូខេនេះ comparing x ជាមួយនឹង z comparing x ជាមួយនឹង z អញ្ចឹងគណៈពេលដែលយើងការងារយើង complex ណាគូរូបឲ្យ compare គ្នាតម្លៃនៅពេលដែលយើងគូយើងត្រូវចេញទាញចេញជា bell shape បែបនេះណាដំបូងបំផុតគឺដើមតម្លៃ bell shape បន្ទាប់មកគូពុះណាពុះចំកដាលហើយនឹងគូបន្តខាងក្រោមតម្លៃនេះ គឺជាតម្លៃ x តម្លៃមួយ ដែលគេឲ្យមួយណាមួយមីនស្មើនឹង100មីនហ្នឹង គឺមធ្យមមធ្យមស្មើនឹង100ហើយអឺ x ដែលគេរក គឺ x 200ដែលយើងសន្និដ្ឋានបើ x នេះ100អញ្ចឹងនៅ ខាងស្ដាំយើងគឺ200ណាខាងស្ដាំយើងគឺអាចនៅខាងលើអញ្ចឹងយើងអាចសរសេរគូសនៅកន្លែងនេះក៏បានអាចគូសនៅកន្លែងនេះក៏បាន ដែលយើងសន្និសន្មត់ថាតម្លៃតួលេខកន្លែងនេះគឺវា លើសពី100គឺ200កន្លែងហ្នឹងអាហ្នឹងយើងសន្និដ្ឋានខ្លួនយើងទេណាតាអេទីតាំងកន្លែងនេះបានអត់បានអត់បានអត់អាគូបន្ទាត់នេះកន្លែងណាក៏បានណាកន្លែងណាក៏បានក្នុងកុំឲ្យថាវាគៀកពេកងាយស្រួលយើងសរសេរព្រោះយើងមានតែមួយទិន្នន័យឬក៏បើទិន្នន័យយើងបន្តបន្តឧទាហរណ៍ថាមាន x 200ផង x 150ផង x 300ផង x 400ផងយើងត្រូវគូសបន្តបន្តដេញគ្នាតាមហ្នឹងណា តែបើថាតាតួលេខ x តាគេរកហ្នឹងគឺតា200តាមអាតួលេខទេយើងសេមកបែបនេះគូសកន្លែងនេះខ្វែងមកហើយគូសបន្ទាត់មកចំចំណុចហ្នឹងគឺជាតម្លៃ x 200ចា x អាហ្នឹងអាបន្ទាត់នេះគឺបន្ទាត់ x វាស្របគ្នាជាមួយនឹងបន្ទាត់មួយទៀតណាយើងអាចគូសក៏បាន យើងមិនអាចគូសយើងមិនបាច់គូសក៏បានដែរបានគូសហើយកុំឲ្យច្រឡំគ្នាអីយ៉ានេះបន្ទាត់នេះពឹបណា បន្ទាត់ហ្នឹងគឺជាបន្ទាត់ Z ដែលយើងចង់រកណា Z Z ដែលយើងចង់រក គឺ Z នេះត្រង់ចំណុចនេះបាទបើសិនជា x x 1 1នៅក្នុងត្រង់ចំណុចនេះយើងទៅរកទៅឃើញគេប្រាប់ x ស្មើប៉ុណ្ណឹង1 1នៃ Z នេះកន្លែងនេះគឺស្មើ0ណាស្មើ0ជានិច្ចយើងត្រូវគិតស្មើ0បន្ទាប់ពីយើងកែនេះហើយឃើញ តម្លៃ Z យកមកដាក់កន្លែងនេះណា 2.0នេះ z ស្មើនឹង2.0 1ស្មើ0 standard deviation ស្មើ1ចំណុចអានេះ1ស្មើ100 standard deviation ស្មើ50តាចូលកត់ចំណាំថានេះ bell uh, the shape of បំណែកចែក is the same only the scale has changed ខណៈពេលដែលមានការផ្លាស់ប្ដូរទៅលើតួលេខណាមួយ we can express the problem in original unit x in dollar or in standardized អញ្ចឹងយើងបន្ទាប់ពីយើងកែនេះហើយយើងអាចបង្ហាញទិន្ន័យបង្ហាញក្រាបឬក៏ដោះស្រាយបញ្ហាណាមួយជាលក្ខណៈជា Z ក៏បានជា X ក៏បានព្រោះយើងអាចកណនាពីតម្លៃ X នេះមកតម្លៃ Z ហើយអាហ្នឹងលក្ខណៈនៃការកកណនាហ្នឹងគាត់ណាក្បួននេះបាទអូខេបន្ទាប់ពីនោះរឿងដែលសំខាន់ គឺយើងត្រូវចេះរក probab នៅក្នុងចន្លោះញ៉ានៅក្នុងចន្លោះណា ក្នុងចន្លោះហ្នឹងណាគេរកនឹងឯងនិយាយទៅមើលមើលចន្លោះដែលគូ highlight ពណ៌លឿងហ្នឹងណានេះគេថាចន្លោះពី200ទៅ300ហ្នឹងដែល লাই লাই Z មកប៉ុណ្ណឹងរកអីឃើញអីណាបន្ទាត់អាផ្ទៃពណ៌លឿងហ្នឹងណាផ្ទៃពណ៌លឿងដែលគូ highlight ហ្នឹងហ៎ ផ្ទៃពណ៌លឿងនៃគូ highlight ហ្នឹង probab វាស្មើប្រមាណដែលយើងថារកអញ្ចឹងនៅក្នុង slide នេះគេថានេះរក probab បំណែងចែក probab normal find normal probab យកតាមរយៈទិន្នន័យហ្នឹងយើងត្រូវទៅរកអូខេ probab measure by the area under the curve តម្លៃ probab គឺស្ថិតនៅក្រោម ក្រាបនឹងឯងក្រោមបន្ទាត់ក្រាបហ្នឹងគឺ A និង B probab x រក probab x នៅចន្លោះ A និង B ណា probab probab យើងអាចសេថា p ស្មើគ្នាណា x តូចជាងឬស្មើ a x តូចជាងឬស្មើ a និង x តូចជាងឬស្មើ b x ធំជាងឬស្មើ a x ធំជាងឬស្មើតូចជាងឬស្មើ b ឬក៏ថា x នៅចន្លោះ ab នឹងតួលេខវាស្មើគ្នាណាកន្លែងហ្នឹងទៅសេតូចជាងឬស្មើក៏បាន ធំជាងក៏បានតូចជាងក៏បានធំជាងក៏បាននេះ ដាក់សញ្ញាស្មើក៏បានដាក់អត់ក៏បានអញ្ចឹងទោះសរសេរស្មើឬក៏ទោះ ទូរស័ព្ទអត់គឺតម្លៃវាស្មើស្មើគ្នាអូខេចឹងចាំចូលដល់ចំណុចបន្ទាប់គេថា probab as area under the curve រកតម្លៃ probab ដែលវានៅចន្លោះអឺខ្សែកោងខ្សែកោងអូខេចឹងបញ្ជាក់ណា តម្លៃ probab របស់វានៅតែបំណាញ់ចែក normal តដែលប៉ុន្តែ យើងចាប់តាមរក probab កាឡាផ្ទៃនៅ ក្រោមកណ្ដឹងហ្នឹងណាក្រោមរូបរាងកណ្ដឹងហ្នឹង អូខេគេដាក់ total area under the curve is 1កាឡាផ្ទៃនៅក្នុងហ្នឹងគឺក្នុងក្រាបហ្នឹងគឺស្មើ1ជានិច្ចណាស្មើ1 probable standard deviation គឺរបស់វាស្មើ1ស្មើ1ជានិច្ច on so half in above mean half in below នេះអឺនៅ ខាងក្រោមនេះគឺជាមធ្យម1 1ណាមធ្យម1ហើយនៅមកខាងឆ្វេងខាងដកអណន្តមកខាងឆ្វេងគេហៅថាខាងដកអណន្ត ខាងដកអណន្តនៅក្នុងក្រាបហ្នឹងខាងស្ដាំខាងបូកបូកអណន្តដកអណន្តបូកអណន្តណាខាងដកអណន្តគឺវាជុំចាប់ពីម៉ែនេះចាប់ពីតម្លៃនេះចុះមកដកអណន្តគឺស្មើកន្លះអានេះស្មើកន្លះបើគិតជាភាគរយស្មើនឹង50%អានេះគិតជាភាគរយគឺស្មើនឹង50%បូកបញ្ចូលគ្នាស្មើនឹង100%គិតជា probab ណាគិតជា standard deviation របស់វា គឺស្មើស្មើ1ណាបូកបញ្ចូលគ្នា មួយចំហៀង50មួយចំហៀង50អញ្ចឹងនៅក្នុងនេះណាបាទនេះ x នៅចន្លោះពីដកអនន្តទៅដកទៅដល់បូកអនន្តគឺស្មើស្មើ1តែបើ x ចំ1ពុះជា2គឺ50ខាងនេះ50ខាងនេះ50អញ្ចឹងលក្ខណៈនៃ50គេសរសេរ x នៅចន្លោះពីដកអនន្តទៅ1គឺស្មើ0.5 0.5គឺនេះនេះ0.5គឺ probability របស់វាស្មើស្មើ1នេះក៏ដូចគ្នា0.5មកជាងខាងនេះ ខាងវិជ្ជមានមកជាងខាងនេះខាងអវិជ្ជមានខាងនេះខាងដកអណន្តខាងនេះខាងបូកបូកអណន្តហ្នឹងចាំចាំសិនអូខេតោះរបៀបរកហើយទីទៀតគឺបង្ហាញពីរបៀបនៃការមើលតារាងនេះ standard normal មួយ table គេបានបង្ហាញនៅក្នុង appendix table E2 give and probable less than desired value of z ចូលស្វែងរកតម្លៃ z នៅក្នុងចន្លោះហ្នឹងអញ្ចឹងដើម្បីរកតម្លៃ z ហ្នឹងគឺគេរកកណនីនេះ ឧទាហរណ៍ z តូចជាង2 z តម្លៃ z តូចជាង2 probab របស់វាស្មើប្រមាណនេះតូចជាង2 probab របស់វាស្មើនឹង0.9772ណា97.72អញ្ចឹង probab ដែលគេឲ្យគេសរសេរថា z តូចជាង2មានន័យថាបើ2នៅចន្លោះនេះនៅកន្លែងនេះអញ្ចឹងចាប់ពីផ្ទៃចាប់ពី2ចុះមកឆ្វេងគឺតម្លៃ probab នៃ z ហើយណាទីនេះតូចជាង2ណាកន្លែងហ្នឹង ជាចំណុចដែលយើងត្រូវត្រូវរកដែលគេយើងបាន ហើយតាមតារាងគេកាកនីហើយរូបមន្តដែលខ្ញុំបានបង្ហាញ f នៃ x ស្មើជាមួយនឹង1លើ2ប្រមាណឬទីប្រមាណមិញណាចែកទៅចែកមករូបមន្ត e ផង pi ផង standard deviation នោះយកមកកណនីឃើញ probab នេះណាឃើញ probab នឹងឯងតែយើង មើលតារាង តែម្ដងទៅគេកណនីឲ្យយើងហើយអូខេរបៀបមើលតារាងណាអាហ្នឹងគឺបង្ហាញពីរបៀបមើលតារាងសិន ហើយចាំរួចចាំយើងចូលដល់លំហាត់នីមួយនីមួយកលឹះនៃឧទាហរណ៍ចេញពីមួយ step ទៅមួយ step យើងអាចយល់អូខេលក្ខណៈនៃតារាងអញ្ចឹងតារាងនេះអឺកលឹមខាងជួឈរខាងជួដេករបៀបមើលមើលតារាងណាមើលទាំងអស់គ្នាស្ដាប់ឲ្យច្បាស់ណារបៀបមើលតារាងតារាង Z តារាង Z ជួរខាងឆ្វេងគឺមាន តែ2ជួរទេជួរខាងស្ដាំមាន3ជួរអញ្ចឹងសំដៅទៅលើលេខក្រោយក្បៀស 2ខ្ទង់និងក្រោយក្បៀស1មួយខ្ទង់ជួរខាងឆ្វេងខាងនេះគឺក្រោយក្បៀសមួយខ្ទង់ជួរខាងនេះគឺក្រោយក្បៀសពីរពីរខ្ទង់បាទពីរខ្ទង់តម្លៃលេខ Z 2.00អញ្ចឹងតម្លៃ Z 2.00គឺស្មើនឹងអីណា2.00ហេតុអីបានស្មើជាមួយនឹង0.9772ណាឧទាហរណ៍ចេញទៅវិញ គឺវាមានមកពីអានេះ បូកជាមួយនេះ ចឹងគ្រូអាចសរសេរបានចេះឲ្យគ្នាយើងយល់2ចុច00ស្មើគ្នាជាមួយនឹង2ចុច0បូកជាមួយនឹង0ចុច0 0បូកបញ្ចូលគ្នាឃើញ2.00 2.00យើងបបែកវា ទៅជាអញ្ចេះអញ្ចឹងអានេះ ជួរអាខាងមុខនេះគេហៅរោជួរខាងរោណាជួរខាងរោអាខាងក្រោយ3ជួរនេះជួរខាងអសស៊ីកលឹមណាខាងកលឹមនេះតែចាំឲ្យច្បាស់អញ្ចឹងខាងនេះ3ជួរក្រោយក្បៀស2ខ្ទង់ខាងនេះក្រោយក្បួស2មួយខ្ទង់ចាំរាល់លេខសិតដែលយើងរកឃើញគឺត្រូវ បបែកគឺយកតែ3ខ្ទង់នឹងយកមកនិយាយតែចំនួន probab យើងរក 4ខ្ទង់នេះ0.9772ត្រូវតែយកក្រោយក្បៀស4ខ្ទង់សម្រាប់តម្លៃ probab នៅខាងក្នុងណាប៉ុន្តែខាងក្រៅសម្រាប់ Z តម្លៃ Z គឺត្រូវរករឃើញ Z គឺត្រូវតម្លៃរបស់វាគឺ2អឺត្រូវឃើញ2ខ្ទង់ចុងក្រោយក្បៀសណា2ខ្ទង់ក្រឹងចុងក្រោយក្បៀសដែលរឿងដែលត្រូវធ្វើអូខេអញ្ចឹងលក្ខណៈនៃការមើលយើង តារាងវាមានជួរបែបហ្នឹងបាទ អូខេឥឡូវខ្ញុំបង្ហាញពីលក្ខណៈនៃតារាងសិន discard case តរតារាងឲ្យមើលមានតារាងអាចតរ download តារាងបានណាតារាងឥឡូវរបៀប download តារាងតរដាក់អញ្ចឹងហ្មង Z ណាមើលអស់គ្នាអ្នកអត់មានតារាងអាចយកជារូបភាពតារាងងាយស្រួលយកមក Z distribution Z distribution table អីចឹងណាផ្លេចអ៊ីនធឺណិតណាបំណែងចែកតារាងអូខេឥឡូវគឺយកអាណាមួយណាមួយណាក៏បានប៉ុន្តែចាំគូប្រាប់ពីរបៀបនៅក្នុងការដែលយើងទៅរកនេះរកយើង ហើយតារាងនេះយ៉ានេះមួយចាស់ sale ដាក់លើ desktop អ្នកចង់ទៅរកតារាង z ចិត្ត table example កាពិតពីមុនមកក៏មានដែរនៅក្នុងលើ desktop ឥឡូវគឺយកហ្នឹងមួយ បាទងាយស្រួលនេះនេះបញ្ជាក់ណា អ្នកមើលតារាងតារាងនេះគេបញ្ជាក់ថាជាតារាងមួយ ដែលមានលក្ខណៈមួយកលាស់តារាងកលាស់មានន័យថារត់ពី0ទៅតារាងរត់ពី0ទៅ គឺមានតែមួយជាហៀងមួយជាហៀងឯងមួយជាហៀងមួយជាហៀងណានេះ នៅពេលមកជាហៀងគេរត់គេគេគេបើសិនជាយើងយកតារាងដល់លើខាងនេះពីតារាងវាមាន តារាងពេញនិងតារាងមកជាហៀងអញ្ចឹងតារាងមកជាហៀងគេគិតតាមមកជាហៀងចាប់ពី0ឡើងមកខាងស្ដាំឬក៏ចាប់ពី0មកខាងខាងឆ្វេងអញ្ចឹងបើសាប់ចាប់ពី0មកខាងឆ្វេងអឺវារត់ត្រឹមកន្លះអានេះ0.5អានេះ0.5មកខាង0.5មកខាង0.5ណាអាហ្នឹងតារាងហ្នឹងតារាងរបស់វាអូខេ ឥឡូវយើងមកមើលមើលតារាងនេះក្បួនក្បួនមើលតារាងគឺដូចគ្រូបានប្រាប់មិញណាបានប្រាប់មិញអញ្ចឹងបើលំហាត់របស់យើងមិញឃើញកៅជាងសួរតែហេតុអីបានឃើញកៅជាងតួលេខវាគឺម៉ានក្បៀសនេះ2.0 2.0នេះ2.0គឺ0.4772នេះ0.4772ហើយនេះ 00នេះ00ឃើញ4772ដោយសារនេះគឺចាប់ពី0ទៅ បើយើង Z នៅចន្លោះពីអឺ Z នៅចន្លោះពីដកអណន្តទៅ0វាកន្លះបូកជាមួយនឹង ពី0ទៅ Z នេះ វាស្មើនឹង0.4772សរុបទៅ គឺ0.9772ហើយណាហ្នឹងគឺជាតួលេខរបស់វាអូខេឥឡូវយើងមកមើលក្នុងនេះវិញ confident interval អត់ទេបាទ នេះនេះតារាងនេះគឺជាតារាងមួយមានន័យថា full តារាង full តារាង full គឺវារត់ដេញពេញវាបូកវាបូក50% 50%ដោយអូតូម៉ាទិកអញ្ចឹងណាអញ្ចឹងយើងមើលទៅឃើញតម្លៃប៉ុណ្ណេះមានន័យថាគេប្រើតម្លៃ Z probab នេះនៅមួយជាងខាងនេះពេញចាប់ពីតនេះមកគឺកន្លះ ណាចាប់ពីនេះមកដល់0នេះចាប់ពីហ្នឹង ដល់0ហ្នឹងណាអាហ្នឹងកន្លះគឺចុច5ចុច5ក៏បានចុច50ក៏បានអាហ្នឹងក្រោយក្បៀសអាហ្នឹងយើងដាក់ល្អមើលប៉ុន្តែនេះកន្លះអាហ្នឹង50%គុណ100ទៅគឺ50%ណាកន្លះដល់ពេលយើងមើលពី0ទៅ2ឃើញ4ឃើញ40ឃើញ0.4772 យើងបូកកន្លះទៅឃើញ9ឃើញ97 72ហើយណាលេខហ្នឹងអឺណាលេខតារាងមិញនេះនេះនេះនេះ0តើមើលអាហ្នឹងតម្លាក់ចំណាល់កែងមកអាយ៉ាណាមើលលេខ2 200 200 2 10.0 10.00នេះពីខ្ទង់គឺ4772 4772អូខេណា47.2អញ្ចឹងរបៀបមើលតារាង មើលឃើញហើយ អ្វីដែលត្រូវគិតត្រូវស្វែងយល់បន្តទៀតតារាងត្រូវមើលថាតារាងកន្លះឬក៏តារាងតារាងមួយតារាងមួយអញ្ចឹងហើយជាទូទៅយើងមើលតែតារាងកន្លះក៏បានដែរអត់ចោតជាបញ្ហាទេប៉ុន្តែចាំឲ្យស្ទាត់សិនចាំខ្ញុំប្រាប់ណា អូខេអានេះតារាងរបៀបមើលសំខាន់ឲ្យចេះមើលតារាងសិនមើល0.02ដងក្រោយក្បៀស2 2ខ្ទង់និងក្រោយក្បៀស1ខ្ទង់ហើយចេះប្របែកលេខនេះ2.0000ណាណាអូខេតោះជាទូទៅសម្រាប់ប្រៃមកស្វែងរក probab probab p x នៅចន្លោះ ab នៅ x គឺត្រូវជាបំណែកចែក normal គេថានេះគេគូស គូខៅជា problem នឹងមួយសិនគូខៅ x គូក្រាប x បន្ទាប់មកគឺបកស្រាយ x ឲ្យទៅជា z បន្ទាប់មកគឺ stand use standardized table ដែលមានលក្ខណៈបែបនេះឧទាហរណ៍ឧទាហរណ៍ចូលតាង let x represent the time it take នេះតាង x គឺជាតម្លៃតម្លៃ x តម្លៃ x នៃពេលវេលាត្រូវបាន download ជារូបភាពពីអ៊ីនធឺណិតមកឧបមាថាអីគឺជាបំណែងចែក normal ដែលមានមធ្យមស្មើនឹង18ហើយអឺសេកុងណា18សេកុងនិង standard deviation ស្មើជាមួយនឹង5 5សេកុងអូខេអញ្ចឹងស្វែងរក probab x ដែលតូចជាង18.6 18.6មធ្យមរបស់វាគឺ0.5 18 mean របស់វា18ហើយ probab x គឺ x តូចជាង18.6អូខេណារបៀបដែលយើងទៅរកតម្លៃ x គេឲ្យមកគឺអឺស្វ័យរកគឺ18.6ហើយមធ្យមរបស់វា18នេះគឺជាបន្ទាត់យើងចាប់ផ្ដើមគូក្រាបនឹងទៅណាតាមបំរាប់ប្រធានរបស់គេ1មធ្យម1គឺស្មើជាមួយនឹង18.0ហើយនឹង x ដែលយើងត្រូវរកគឺ18.6 18.6នេះគូត្រាហើយបន្ទាប់មកបានយើង តាងទៅក្នុងតម្លៃនៃក្រាប x z z ណាផ្លាយ x យើងគូ2អញ្ចឹងក៏បានគូ1ក៏បានគូ2បើគូ1យើងគូនេះបន្ទាត់នេះប្រក្រមនេះមកទៀតមួយទៀតមកណាយើងអាចគូបន្ទាត់ពីក្រមមួយទៀតមក ដាក់តម្លៃនឹងតែម្ដងអូខេចឹងដើម្បីរក z ស្មើជាមួយនឹងរូបមន្ត x 11ចែកជាមួយនឹង standard deviation ស្មើជាមួយនឹង18 0.6ដល់18.0ចែកជាមួយនឹង5.0ស្មើ0.12 z ស្មើនឹង0.12ណាលក្ខណៈមួយ extended នេះយើងចាំប្រៃរាប់ឲ្យអស់ដល់ពេលរួចយើងអាចគូបែបនេះមកឬក៏យើងតាងណាបញ្ចូលអានេះតែមួយអឺគូថែមតែម្ដងទៅមិនបាច់គូច្រើនដងណាគូអានេះ probab ដែលគេចង់រក ដាក់មកលើមកហើយរួចយើងគូអានេះ យើងដាក់មួយជាងម្នាក់ណាអានេះបន្ទាត់សិតយកអាទិន្ន័យទាំងអស់នេះអាទិន្ន័យទាំងអស់ដែលយើងមានហ្នឹងយកមកដាក់យ៉ាត់ទៅនេះចុចមកដាក់ឡៃនេះអាយកអាអាអា p x តូចជាង 18p នេះ p x តូចជាង18យកមកដាក់ខាងនេះមកពេលយើងគូណាយើងគូតែមួយកុំគូពីរគូពីរវល់ប៉ុន្តែនេះយើងគូចង់ឲ្យដឹងហើយឯកសារក៏រៀបចំអញ្ចឹងមកក៏ងាយស្រួលសម្រាប់យើងមើល ចឹងដាក់នេះតារាង Z មក Z ដែលយើងចង់បានហើយកន្លែងនេះគឺដាក់0នេះអាកន្លែង18.18.6យើងរកឃើញ0.12អញ្ចឹងយើងសេ0.12នឹងហ្នឹងនិយាយទៅគឺយកបន្ទាត់នេះមួយមកយកមកដាក់នឹងតែម្ដងបាទផ្ទៃនេះតែមួយទេគ្រាន់តែវាទីតាំងវាខុសគ្នាទៅលើនេះអាអាបន្ទាត់សិតនេះណាចាំឲ្យច្បាស់បាទចុះដល់ចំណុចបន្ទាប់ បន្ទាប់ពីយើងបានហើយយើងទៅមើលតារាងណារបៀបមើលតារាងអញ្ចឹងយើងមើលតារាងតើមើលបំណែងចែកតារាងនៅក្នុងតារាង Z តារាង Z យើង គឺមានទម្រង់បែបនេះណាទម្រង់បែបនេះជួរខាងឆ្វេងគឺ2ជួរខាងស្ដាំ3អឺក្រោយក្បៀស2ជួរអឺក្រោយក្បៀសមួយខ្ទង់ណាគូរោហើយកលឹមគឺក្រោយក្បៀស2 2ខ្ទង់0.12វាស្មើគ្នាជាមួយនឹងតម្លៃមកគូ highlight ឲ្យ 0.12 12ស្មើគ្នាជាមួយនឹងតម្លៃ0.1បូកគ្នាជាមួយនឹង0.02ណាយើងប្របាយឆ្នាំ0.12ប្របាយវាមកបាន0.1បូកជាមួយនឹង0.002 02អញ្ចឹងអានេះខាងកលឹមអានេះខាង ខាង row អូខេអញ្ចឹងយើងទៅមើលតារាងនេះនេះនេះនេះណានេះ0.01ហើយរួចតារាងខាងនេះ2 0.02យើងតម្លាក់ចំណោលកែងមកយើងអូសមកឃើញអានេះវាមកជួបគ្នាត្រង់ចំណុចនេះអញ្ចឹងតម្លៃរបស់វាគឺ0.5478 0.5478ណាតារាងរបស់វានេះតម្លៃរបស់វាណាតែ គូប្រាប់មើលតារាងមួយទៀត0.5478 អូខេនេះលេខរបស់យើងមិញណា0.1ណា0.1បូកជាមួយនឹង0.1ហើយជាមួយនឹង0.002នេះចំណាល់កាយរបស់វាមកមើលនេះ0.12វាមកពី0.1បូកជាមួយ0.002អញ្ចឹង0.12ហើយអញ្ចឹងវាមកនេះ0.12 0.0478ចាំណា0478សួរហេតុអីបានលេខខុសគ្នាតារាងនេះ គឺជាតារាង full តារាងយើងតារាងតារាងកន្លះតម្លៃរបស់យើងដែលទៅមើលតារាងនោះតម្លៃតារាងកន្លះអញ្ចឹងវាឃើញចាប់ពី0នេះចាប់ពី0មកដល់កន្លែងនេះនេះចាប់ពី0មកដល់កន្លែងនេះតារាងនេះ គេបូកអានេះឲ្យស្រាច់គេបូក5ឲ្យស្រាច់នេះគេបូក0.5ឲ្យស្រាច់នេះកន្លែងនេះ0.5អញ្ចឹងដល់ពេលយើងទៅមើលតារាងដែលខ្ញុំបង្ហាញមិញគឺតារាងកន្លះទេតារាងកន្លះទេចាំមើលរកតារាង មួយក៏បានដែរប៉ិនអត់បញ្ហាទេយើងយើងទៅរកមួយក៏បាន យកអាកន្លះមកក៏បានអញ្ចឹងរកអាកន្លះងាយស្រួលអញ្ចឹងយើងមើលកន្លះណាអាកន្លះយើងមានយើងមើលតែកន្លះហើយគឺវារត់ពី0ទៅចំណុចនេះ ហើយយើងយកអាហ្នឹងមកបូកបញ្ចូលគ្នាយើងរកធ្វើម៉េចឃើញ0ចុច0 4 7 8ណា0.8យើងបូក5ចូលទៅឃើញនេះ5 4.8ហើយ0.8ចូល0478បូកជាមួយនឹង0បូកជាមួយនឹងកន្លះទៅវាបាន0.78នេះចាប់ពីនេះមកផ្ទៃពីប៉ាន់នេះមកប៉ាន់នេះ ពីប៉ុណ្ណឹងអាហ្នឹងគេហៅកលាស់ហើយពីប៉ុណ្នេះមកនេះនេះនេះញ៉ាព្រួយមកដល់ញ៉ាព្រួយនេះនឹងយើងបូកបញ្ចូលគ្នាណាបូកបញ្ចូលគ្នាតែនេះ0.0478សរុបទៅគឺប៉ុណ្ណេះណាឃើញចម្លើយពុកដូចនេះ probab x probab x នៅតូចជាង18.6ដែលស្មើគ្នាជាមួយ នឹង z តូចជាង1.12នោះស្មើនឹង0.547 8ណា អាហ្នឹងជាចម្លើយរបស់វាជាចម្លើយរបស់វាអូខេអានេះគេឲ្យលក្ខណៈនៃការស្វែងរកបន្តឧបមាថា x is normal វាមធ្យមប៉ុណ្ណេះ standard deviation ប៉ុណ្ណេះអញ្ចឹង find now find x តូចជាង18.6 18.6ណាអាហ្នឹងជាចំណុចដែលយើងត្រូវហៅបន្តអូខេនេះបន្តទៀតណាប្រូបាបដើម្បីរក រកដូចគ្នាណាគ្រូបញ្យលប៉ុណ្ណឹងសិនហើយយើងទៅស្វែងរក x កានីតម្លៃ z កានីអីរកទៅទូទាត់ឃើញរហូតដេញររហូតណាដេញមកអញ្ចឹងរហូតទៅដល់ចប់ នៃមេរៀនហ្នឹងអូខេទៅរបៀបមើលតារាងក៏ដូចគ្នាចេះមើលហើយអូខេអញ្ចឹងគ្រូមានប៉ុណ្ណឹងហើយមួយទៀតគេអាចស្វែងរកបំណែកចែក normal តាមរយៈ Excel ក៏បាននេះ mean ស្មើប៉ុណ្ណេះ standard deviation ស្មើប៉ុណ្ណេះអញ្ចឹងរក x value z value p value ហើយស្មើ standard deviation អញ្ចឹងរបៀបមើលនៅក្នុង slide គ្រូបានផ្ញើឲ្យយើងអាច មើលបន្ថែមហើយរៀនសូត្រតាម Excel ទៅអូខេនេះបំណែក norm in ណា norm in v ណា norm in v អឺស្មើប្រហែលអីបានអូខេរៀនមើលនៅក្នុង Excel បន្ថែមទៀតគ្រូមិនបានបញ្យល់ឲ្យអស់ឲ្យ បានធ្វើគ្រប់ចំណុចទេអញ្ចឹងយើងអាចសិក្សាស្វែងយល់បន្ថែមទៀតដើម្បីទទួលបានចំណេះដឹងបន្ថែម ជាមួយនឹងលក្ខណៈនៃការប្រើប្រាស់ Excel បែបស្ថិតិបាទអូខេអូខេចូលដល់ជប់ជប់ជប់ជប់តិចទៀតគឺដាក់លំហាត់ណាមកយើងមកធ្វើលំហាត់នេះមួយ លំហាត់មិនក៏ពិតលំហាត់ប្រូបាប៉ុន្តែវាកលឹះវា16ចំណុចចាប់ពី1រហូតដល់6ដេញរហូតហើយ ចេះមក6សេរីហ្នឹងគឺចេះទាំងអស់ហើយលំហាត់នៅក្នុងការកណនាទៅលើអំណាចចែកណោ normal អញ្ចឹងកលឹះរបស់វាមានតែ6ចំណុចហ្នឹងឯងដែលសំខាន់នៅក្នុងបំណែកចែក normal នេះបាទឥឡូវយើងមើលមេរៀននោះហើយ យើងមើលការឧទាហរណ៍ហើយជាមួយនឹងកលឹះបន្ថែមនៅក្នុង slide យើងអាចមើលបានណាហើយរបៀបមើលតារាងក៏យើងចេះដែរអញ្ចឹងសង្ឃឹមថាយើងអាចធ្វើលំហាត់នេះឡើងហើយលំហាត់ហ្នឹងគឺនឹងដាក់អឺឲ្យធ្វើហើយគ្រូនឹងទទួលបានទៅយកវិញមួយអាទិត្យក្រោយហើយធ្វើដោយបុគ្គលកណនីឲ្យផ្ញើមកគ្រូដាក់ នៅក្នុង Microsoft Teams ដែលគ្រូនឹងអាសាញដាក់ អឺថ្ងៃខែណាអឺដាក់ថ្ងៃខែថ្ងៃណាថ្ងៃណាដែលយើងត្រូវយកហើយ អ្នកធ្វើហើយ submit ចូលទៅក្នុងហ្នឹងទៅណា submit ចូលក្នុងហ្នឹងអូខេអញ្ចឹងអឺសម្រាប់ លំហាត់ទី1លំហាត់គេថាស្ថិតិវិភាគមួយនៃការប្រើប្រាស់ទូរស័ព្ទរបស់អ្នក call ណាអតិថិជន call រយៈចេញរយៈពេល1ខែជា ទូទៅ គឺជាបំណែងចែក normal ដែលមានមធ្យមស្មើនឹង 12.40 second ហើយនឹង standard deviation ស្មើនឹង60 second គេថាសេតិវិភាគនៃរយៈពេលនៃការរយៈពេលសរុបនៃអតិថិជនខលចេញ ជាប្រចាំនៅក្នុងក្រុមហ៊ុនឧទាហរណ៍ដូចជាក្រុមហ៊ុន Smart ឬក៏ Selca ឬក៏097អីជាដើមណាគេធ្វើហើយគេមានមធ្យមគឺពី40សកងជាមួយនឹង60សកង ចូលរកប្រូបាបនៃ customer who made total call during a month less than នេះតិចជាង170សេកុងទី2ជួយរក probab ណា probability ដែល total call during a month between 10 170ទៅ240ហើយរក probab ចន្លោះពី240ទៅ350ចន្លោះពីរក probab ចន្លោះពី350ពី200ទៅ350 អឺ300ហើយមួយទៀតគេប្រាប់ជាភាគរយ លំហាត់ពីរយ៉ាងក្រោយគេថា គេមាន10%ដែលអតិជនតែងតែ call much time during a month ណាអញ្ចឹងសួរថាតើរយៈពេល call នៅក្នុងក្នុងចន្លោះណាអានេះគេរកភាគរយហើយទាញទៅរក x រកភាគរយទាញទៅរក x ខាងមុខគេប្រាប់ x ប្រាប់ x គេប្រាប់ min ប្រាប់ standard deviation ហើយប្រាប់ x ទៅរណាទៅរក x ហើយរួចរក probability តែចំពោះលំហាត់2ចុងក្រោយគឺគេប្រាប់ភាគរយនៃ probab នេះហើយឲ្យយើងទៅរកបច្រាស់មកវិញណារកបច្រាស់មកវិញអាហ្នឹងអញ្ចឹងបើយើងចេះទី1ទី2ទី3ទី4ទៅពីលំដាប់ទី1ទៅដេញរហូតដល់លំដាប់ចុងក្រោយហើយរួចលំហាត់ទីលំហាត់ទី5ទី6នេះយើងបកបច្រាស់មកវិញមកយើងអាចកណនាឃើញហើយអូខេអញ្ចឹងលំហាត់នេះអ្នកធ្វើចេញបានប្រមាណអាហ្នឹងពឹងលើសមត្ថភាពខ្លួនឯងហើយ ចាំគូបញ្យលតាមក្រោយណាគូនឹងកែលំហាត់នេះឡើងវិញឲ្យគ្នាយើង ដើម្បីចេះពួកក្បួនហ្នឹងបំណែកចែក normal មានតែ6ចំណុចហ្នឹងសំខាន់នៅក្នុងកលឹះនៅក្នុងការកណនីទៅលើបំណែកចែក normal អូខេអញ្ចឹង complete ធ្វើលំហាត់នេះ submit មកគូវិញដាក់បន្ទុកគូយកបន្ទុកបុគ្គលម្នាក់ម្នាក់ព្យាយាមធ្វើដាក់ជាបន្ទុក assignment អូខេអញ្ចឹងអឺសង្ឃឹមថាយើងប្រឹងប្រែងហើយ submit ឲ្យតាន់ពេលវេលាណាអូខេអរគុណច្រើន